អ៊ុយរ៉ាហ្គាយគឺជា ប្រទេសកសិកម្មមួយ នៅឯអាមេរិកខាងត្បូងហើយដែលប្រទេសនេះបានប្រើឱសថពីសត្វឃ្មុំហើយការចិញ្ចឹមឃ្មុំនៅប្រទេសនេះក៏មានប្រជាប្រិយភាពផងដែរប្រូប៉ូលីសហើយនិងផលិតផលផ្សេងៗទៀតត្រូវបាន គេ ផលិតនៅទីនេះនេះគឺជាអ្វីដែល Winker Fernando ប្រើដើម្បីរក្សាស្បែករបស់គាត់ដោយគាត់បិទរំបង ដែលមានសារធាតុផ្សំពី Propolis ហើយវាត្រូវគេលក់នៅឯអសស្ថានខ្ញុំប្រើវាតាំងពីនៅក្មេង នៅពេលដែលអ្នកទៅដល់មន្ទីរពេទ្យអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេពេលណាដែលគ្រូពេទ្យហុចវាមកឲ្យអ្នកប្រើ នៅប្រទេសអូរ៉ាហ្គាយការព្យាបាលដោយប្រើថ្នាំដែលយកចេញពីឱសថរបស់សត្វឃ្មុំនោះគឺមានការពេញនិយមខ្លាំងឡើងខ្លាំងឡើងហើយផលិតផលដូចជា Propadus ហើយនិងពឹសឃ្មុំគឺជាវត្ថុធាតុដើមសម្រាប់ប្រើជាថ្នាំនិងប្រើដើម្បីរក្សាសុខភាពលើកនេះយើងនឹងណែនាំអ្នកអំពីឱសថបុរាណមួយប្រភេទក្នុងចំណោមឱសថបុរាណដទៃដទៃទៀតដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងដែលចេញអំពីឱសថពីសត្វឃ្មុំមានគ្លីនិកតូចមួយនៅឯរដ្ឋ Montevideo លោក Cap Divella ជាមជ្ឈបណ្ឌិត និងជាអ្នកចិញ្ចឹមឃ្មុំផងពឹសរបស់សត្វឃ្មុំដែលគាត់បានប្រមូល ពីកសិដ្ឋានរបស់គាត់គាត់បានយកពីបន្ទះកញ្ចក់ហើយគាត់ប្រមូលវាទុកពឹសរបស់សត្វឃ្មុំគឺដើមឡើយវាមាន លក្ខណៈរាវទេក៏ប៉ុន្តែ វាត្រូវបានគេធ្វើឲ្យវាស្ងួតអ្នកជំងឺម្នាក់នេះគឺមានការឈឺចាប់រ៉ាំរ៉ៃពីស្មាទៅខ្នង ជំងឺនេះបានធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំងរហូតដល់ខ្ញុំសម្រេចចិត្តមកទីនេះ ការកំណត់ នៃកំហាប់គ្រឿងផ្សំគឺទៅតាមរោគសញ្ញានិងការអនុវត្តវិធីព្យាបាលវានៅតែមានការញញឹតញញើមពីមនុស្សទូទៅពីព្រោះថាវាជាពឹសអត់្វីប៉ុន្តែវាពូកែក៏ពិតមែនប៉ុន្តែវាមិនសូវជាមានការទុកចិត្តច្រើនទេទោះបីជាមានការព្យាបាលមិនគិតថ្លៃពីអ្នកជំងឺគ្មានប្រាក់បង់ក៏ដោយពីព្រោះថាវាជាឆ្នាំថ្លៃ តែការព្យាបាលដោយប្រើឱសថពីឃ្មុំនេះគឺមានលក្ខណៈមិនជាទូទៅទេប៉ុន្តែយើងរំពឹងទុកថា វានឹងមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយឡើង ហើយក៏សង្ឃឹមថានឹងមានការសិក្សាស្រាវជ្រាវបន្ថែមទៀត thank you